អនុមោទនីយ៉ាងយើងចាប់ផ្ដើមស្ដាប់ធម៌ក្នុងរយៈកាលពីថ្ងៃនេះទៅដល់ថ្ងៃចូលវស្សាណាក្នុងរយៈកាលមួយអាទិត្យនេះពីថ្ងៃនេះទៅដល់ថ្ងៃចូលវស្សាគឺយើងត្រូវនាំគ្នាប្រឹងចម្រើនកម្មដ្ឋាន ព្រោះការឈប់ការសម្រាកបាកកនោះយើងឈប់អស់មួយអាទិត្យហើយអញ្ចឹងมันមានវាកងតទៅមកទៀតទេបើទុកជាគ្រូមិនទាន់មកដល់ក៏ដោយក៏អាត្មាបង្រៀនបាទស្មាបង្រៀនមិនឲ្យកម្មមិនឲ្យខូចកម្មវិធីសិក្សាទេអញ្ចឹងគឺ លោកយាយនេះលោកយាយខាងខាងនេះថ្មីថ្មីនឹងសូមស្វែងយល់អំពីសិក្ខាបទ10សិក្ខាបទ10មានមានអីខ្លះទី1មិនសម្លាប់សត្វទី2មិនលួចទ្រព្យគេទី3មិនខ្សែមេធនធម៌ទី4មិននិយាយកុហកទី5មិនផឹកទឹកស្វឹង ទី6មិនខុសបាយខុសកាលដាក់បាយល្ងាចហើយទី7មិនច្រៀងមិនរាំមិនប្រគំដូរតន្ត្រីមិនពាក់ការកម្រងឬក៏ការដែលមានក្លិនក្រអូបឬក៏គ្រឿងលាបផ្សេងផ្សេងអ្វីដែលគេហៅថាសត្វស្អាងរាងកាយនិងការតបតែងរាងកាយឲ្យមានសោភ័ណភាពឲ្យល្អនោះគឺយើងឈប់ យើងឈុំទី8គឺមិនដេកឬពុកនិងក្រែខ្ពស់អំពីចាប់ពី4ខ្នប់ឡើងទៅ4 4 4ចង្អាម4ចង្អាមឡើងទៅគឺថាចាប់ពី4ចង្អាមចុះយើងកំណត់ថាមិននឹងចុះហើយនឹងមិនកាន់ប្រាក់រយៈកាលមួយអាទិត្យ និងសម្អាតសិលជំរះសិលហើយជំរឿនអាណាបានសតិបតុកវដាក់កាងនេះឲ្យលោកយាយសុមនីនឹងជួយប្រាប់អ្នកថ្មីនេះឲ្យចាប់គាត់អង្គុយយ៉ាងម៉េចយ៉ាងម៉េចបន្ទាប់ពីស្មារសម្ដែងធម៌ទៅគឺលោកយាយត្រូវប្រាប់អំពីវិធីអង្គុយវិធីចម្រើន វិធីតម្កល់កាយឲ្យបានស្របគ្រប់ឲ្យយល់ដឹងក្នុងពេលឥឡូវនេះហើយចំណាយលោកយាយចាស់ចាស់ហើយលោកតាចឹងសាក់លបងអនាបានសតិមួយថ្ងៃមួយយប់ណាអឺដូចជាលោកយាយផងនេះដែរយើងចេះហើយ យើងមិនបាច់ចាំប្រាប់ពីវិធីអង្គុយទេគឺចម្រើនណាប៉ាន់តេមួយថ្ងៃមួយយប់យប់នេះនិងថ្ងៃស្អែកអត់មានយូរណាមួយមួយថ្ងៃមួយយប់ណាមួយថ្ងៃមួយយប់យប់នេះនិងថ្ងៃស្អែកចាប់ពីស្មោះនេះទៅទល់ខ្ញុំថ្ងៃស្អែកគឺពេលល្ងាចហើយមួយយប់ទៀតដល់ពេលខាងស្អែកបកធរ បកធរបកធរស្មាបកបកធរពេលពេលព្រឹកម៉ោង7បបោឲ្យបកធរបកនៅនេះមិនបកពេលល្ងាចទេខ្លាចមានឧបសគ្គព្រៀងខ្យល់ចឹងបកពេលព្រឹកហើយលោកយាយបែកខាងណានិយាយបែកខាងណាគឺមួយយប់មួយថ្ងៃនេះគឺចម្រើនកាយកតាសតិតាលបង តែកតាសតេសក់រោងកញ្ចក់ស្មេងស្បែកណានឹងចម្រើនមកចប់អនុឡោមបណ្ដឡោមហើយចម្រើននោះគឺបន្តអំពីយើងចម្រើនខ្យល់ទៅពេលណាយើងចម្រើនខ្យល់ហើយគឺមួយសធុធំទៅបន្ទាប់មកគឺចម្រើនកាយកតាសតិតអរមចកស្មេងស្បែក សាច់សរសៃឆ្អឹងគួរនឹងឆ្អឹងតម្រង់ប៉ះសាវៈបេះដូងស្លើមវាសាភះជូតពវៀនតូចពវៀនធំអាថ្មីអាហាចាស់ប្រមេះលុះស្លេះទុះឈាមញើសខ្លាញ់ខាប់ទឹកស្នែកខ្លាញ់រៀងទឹកមាត់ទឹកសម្បត់ទឹកក្រមអើទឹកបោកគួរនឹងក្បាលចម្រើនបដោយទៅមកចប់ហើយទៅឈះឡប់វិញណាហើយបើមិនចប់ទេ5ម៉ាត់ សក់រងចោតនឹងស្បែកបដោយប្រសះហើយយប់នេះហើយថ្ងៃស្អែកយប់ស្អែកខាងស្អែកបកធរគឺយើងអត់ចែកសាលាចែកថ្នាក់ទេណាអត់មានសាលាមានចែកទេដល់ថ្ងៃនេះអត់មានចែកបឋមមធ្យមទេគឺរៀនចលោកគ្នាណារៀនចលោកគ្នាដល់ថ្ងៃចូលភាសាបានយើងចែកថ្នាក់ហើយលោកគ្រូ គ្រូលោកគ្រូគឺខំសន្ទនាបានស្ទេឲ្យឲ្យយល់កម្មដ្ឋានមួយឲ្យច្បាស់លាស់សិនបានទៅជើងយកកម្មដ្ឋានដទៃទៀតចេះហើយយើងរៀនកម្មដ្ឋានណាឲ្យឲ្យប្រកបនៅកម្មដ្ឋាននោះកុំឲ្យចាប់ឆាយល្មមយទីស្ពឹងបាន ឥឡូវអាត្មាសូមជម្រាបអំពីវិធីសាស្ត្រដើម្បីញ៉ាំខនេះឲ្យកើតឡើងបានមិនមែនដូចលោកយាយលោកតាធ្វើដោយសពដងអញ្ចឹងមិនកើតទេព្រោះបងអោនមិនដល់ខអញ្ចឹងមិនមានតោបដែលមានគ្នាពីរនាក់ទេអត់មានអត់ឲ្យនៅតោបមួយគ្នាពីរនាក់ទេគឺឲ្យនៅតែតោបមួយសម្រាប់បុគ្គលម្នាក់ នឹងប្រញាប់ណាប្រញាប់ណាមិនឲ្យមានតូបមួយនៅគ្នាពីរអ្នកទេឲ្យតូបមួយសម្រាប់មនុស្សម្នាក់ព្រោះតូបតូបតូបស្បើច្រើនណាស់ណាតូបស្បើច្រើនណាស់គឺកាលណាបើនៅធនបើនៅគ្នាពីរអ្នកអត់កើតធរទេណាអត់កើតធរទេឲ្យធរនោះមិនពេញលេងទេណាមិនពេញលេងទេ អញ្ចឹងអត់មាននៅគ្នាពីរនាក់ទេណាអញ្ចឹងនៅម្នាក់ឯងអញ្ចឹងណាតោបតោបនៅម្នាក់ឯងអត់មានគ្នាពីរនាក់ទេគឺតោបសម្រាប់ម្នាក់ឯងម្នាក់ម្នាក់ម្នាក់ម្នាក់ម្នាក់ម្នាក់ទាំងអស់តាបានទេអឺនឹងបញ្ហាតោប នៅម្នាក់ឯងហើយចម្រើនកម្មដ្ឋានចម្រើននៅណាគឺចម្រើនតាមតោកណាណានៅតោកណាចម្រើនតោកនោះអត់មានចម្រើននៅឯណាផ្ដុំនេះទេគឺចម្រើនតាមតោកពេលព្រលឹមបបោហើយវាសូរកម្មវាយមើងម៉ោង7គឺចូលតោបរៀងរៀងខ្លួនគឺ អត់បាច់អុយធូបទេស្ដាប់បានទេព្រោះយើងគ្មានយើងអត់អុយធូបទេព្រោះតោតនោះមិនអនុញ្ញាតឲ្យលោកយាយលោកតាអុយទៀនអុយធូបទេចាំដល់ពេលបោះធေါ်សូមអុយនៅធម្មទាននេះព្រោះហេតុអីព្រោះតោសុទ្ធតែស្បូវនេះមិនតោថ្មឯណាតោស្បូវអញ្ចឹងមិនអនុញ្ញាតឲ្យប្រើអុយទៀនអុយធូបឬប្រើចកៀងបន្តិច ណាអត់ទេបបោដាំហូបរៀងរៀងខ្លួនហើយដល់ពេលម៉ោង7គឺចូលកាន់សមាធិចូលកាន់សមាធិដល់ម៉ោង9ព្រឹកណាអញ្ចឹងក្នុង2ម៉ោងនេះគឺត្រូវប្រើអរិយាបថ2ឬ1 អរិយាប័ត្រមួយគឺអង្គុយពេញភ្នែកនិងកលកាយត្រង់មានមុខអោនចុះទៅរកកម្មដ្ឋានអ្នកណាចម្រើនណាប៉ាចម្រើនទៅអ្នកណាចម្រើនសក់រងមកចោក៏ចម្រើនទៅបើសិនជាទ្រាំរួច2ម៉ោងគួរទៅទ្រាំព្រោះធរណាដែលបកគលអង្គុយត្រឹមតែ1ម៉ោងចុះក្រោមមិនកើតធរទេតែបាននេះអ្នកក្រោយអង្គុយតិចពេក ណាចាប់ពី1ម៉ោងកន្លះឡើងទៅបានកើតធរនឹងចេះអត់ធ្មត់តស៊ូយ៉ាងម៉េចចុកដៃចុកជើងយ៉ាងណាទ្រាំឲ្យបាន1ម៉ោងជាងទៅ1ម៉ោងកន្លះអង្គុយផ្សេងទេអកើតធរទេអញ្ចឹងបើសិនជាទ្រាំអង្គុយបានចោះចង្ក្រមចង្ក្រមមិនមានគ្នាពីរនាក់ទេគឺចង្ក្រមមកតូបឬក្រោយតូប អាត្មាដាំដើមឈើកណ្ដាលនឹងសូមចងចាំណានៅតូបលោកយាយលោកយាយសិតតែមានដើមឈើនៅចំកណ្ដាលផ្លូវមែនទេនឹងឯងគេពីចង្ក្រមគឺអ្នកខាងនេះចង្ក្រមជាហ៊ានខាងនេះអ្នកខាងនេះចង្ក្រមជាហ៊ានខាងនេះនោះហើយពីចង្ក្រមឲ្យដឹងគឺដើមឈើមួយដើមសម្រាប់ខណ្ឌមនុស្សមិនឲ្យឆ្លងគ្នាចង្ក្រមរៀងខ្លួន ទៀតថាចង្ក្រមគឺដើរទៅដើរមកហើយដើរមិនដើរលឿនទេដើរមួយចង្ហៀនម្ដង ទៅតាមចង្វាក់នៃខ្យល់ដង្ហើមចេញចូលមួយ ចង្ហៀនចូលមួយចង្ហៀនចេញមួយចង្ហៀនចូលមួយចង្ហៀនចេញរលឹកឲ្យបានហើយលោកយាយខាងសក់រងមួយចង្ហៀនគេសាសក់មួយចង្ហៀនសក់មួយចង្ហៀនសក់ដូចគ្នាដល់ផុតអំម៉ោង9 ត្រូវបែកជួងជាសញ្ញាប្រាប់ថាដល់ម៉ោងដាំបាយដាំទឹកលោកសងបិទបាតសញ្ញាហ្នឹងគឺដាំបាយគឺដាំបដាចម្រើនកម្មដ្ឋានបដាណាដាំបណ្ដាចម្រើនកម្មដ្ឋានបណ្ដាឆ្លោបណ្ដាចម្រើនកម្មដ្ឋានបណ្ដា ភោគបាយបណ្ដាចម្រើនកម្មដ្ឋានបណ្ដាអត់និយាយស្ដីអត់ទាំងអស់អត់មាននិយាយអីទាំងអស់អត់មានរឿងអីដែលត្រូវពិភាក្សាគ្នាអត់ពេលតើតមានអ្នកស្រុកនៅខាងក្រៅគេមកលេងហើយគេសួរមួយម៉ាត់ឆ្លើយមួយម៉ាត់បើគេមិនសួរអត់ឆ្លើយអត់និយាយហើយពេលហូបបាយហើយត្រូវអង្គុយសមាធិ នមស្ការអង្គុយសមាធិដោយហើយទៅយ៉ាងតិចបំផុតកន្លះម៉ោងហូបបាយហើយយ៉ាងតិចបំផុតកន្លះម៉ោងអង្គុយសមាធិដល់ផុតអំពីអង្គុយសមាធិទៅទើបបានសម្រាកផ្អៀងស្ដាំ សម្រាកត្រឹមតែ1ម៉ោងគត់មិនលើសអំពី1ម៉ោងទេ សម្រាប់ផ្ទៀងស្ដាំពេលសម្រាប់ហ្នឹងគឺដាក់ជាងត្រង់ជើងឆ្វេងទួលលើជើងស្ដាំហើយប្រមូលចិត្តដាក់នៅក្នុងទ្រូងអ្នកសក់សក់អ្នករួមរួមអ្នកដង្ហើមចេញចូលដង្ហើមចេញចូលហើយសងំទៅក្រោយពី1ម៉ោងមកចោះមកងូតទឹកងូតទឹកក៏ក៏បរិកម្មដែរឡើងពីងូតទឹកទៅអង្គុយសមាធិវិញ នៅក្នុងតោបនោះ មកពីមួយម៉ោងមួយម៉ោងកន្លះចេញមកចង្ក្រមចង្ក្រមហើយឡើងទៅអង្គុយវិញដល់ពេលល្ងាចងូតទឹកហូបទឹកតែហូបស្ករអីហើយណាអញ្ចឹងគឺយើងត្រូវយល់អញ្ចឹងណាទៅចឹងហូតវិលម៉ោង2លោកចៅវាយជួងម៉ោង5វាយជួងជាសញ្ញា2 សំឡេងជួង5ក៏សំឡេងជួងដើម្បីឲ្យដំណឹងដល់សាធុជនព្រោះពីម៉ោង4ម៉ោង5គឺម៉ោងព្យាយាម3ម៉ោងអង្គុយនិងសង្ក្រំរហូតដល់ម៉ោង5គឺជាម៉ោងដាក់ដើម្បីរកតែសសេតិចៈនោះទាំងណាដល់ពេលម៉ោងល្ងាចម៉ោង7ម៉ោង6កន្លះសំបាយជួងម្ដងទៀត វាយជួងនោះអត់មកសូត្រវេនទេវាយជួងគឺចូលសមាធិដល់ម៉ោង10ម៉ោង10វាយជួងម្ដងទៀតគឺជាសញ្ញាម៉ោងណាអញ្ចឹងម៉ោង7វាយជួងម៉ោង7សញ្ញា1ម៉ោង10វាយជួងសញ្ញា1ដល់ពេលព្រឹកម៉ោង3វាយជួងសញ្ញា1ម៉ោង5វាយជួងសញ្ញា1ដល់បានទេលឺទេ អញ្ចឹងវិលអញ្ចឹងអញ្ចឹងធ្វើយ៉ាងម៉េចឲ្យអារម្មណ៍សតិយើងនៅក្នុងដង្ហើមចេញចូលនៅក្នុងសក់រងចោថ្មីស្បែកជានិរន្តរ៍ជានិរន្តរ៍និរន្តរកាលបានន័យថាគ្រប់ការទាំងពួង ជានិរន្តរ៍បានន័យថាគ្រប់ការទាំងពួងនឹងយកនិយាយអ្នកជាយាមដែលឡែកលោកយាយខាងចុងទៅរឿងគាត់ផ្សេងគឺគាត់ ទៅតាមពេលវេលាគាត់ជាចន្លោះចន្លោះទៅចុះព្រោះគាត់អាស្រ័យនឹងលោកសង្ឃលោកអសង្ឃអាស្រ័យនឹងគាត់តន់ណាធ្វើឲ្យបាន10ថ្ងៃនេះអ្នកកាន់ជួងនេះលោកគ្រូនេះត្មងអត់មានពើណាណាទេគឺគាត់ចាំដល់ផ្ទៀងម៉ោងវាយទៅជួងនឹងត្មង ចឹងពេលព្រឹកបកធរបើមិនបកធរទេពេលព្រឹកគឺមកបកធរប្រជុំគ្នានៅទីនេះដល់ផុតពីបធរចំនួនធរនៅក្នុងតោជានិរន្តរ៍ហើយឲ្យជាប់ហោហោជាប់ ជន់ជាប់មិនឲ្យមានសតិឃ្លាតចេញចាកនៅពធទេហើយការនិយាយប្រឹក្សាគ្នាក៏អត់មានប្រឹក្សាដែរវាគ្មានរឿងនៃសិលនិយាយប្រឹក្សាព្រោះយើងផលិតអារម្មណ៍អតីតចោលអារម្មណ៍អនាគតចោលអារម្មណ៍ខាងក្នុងចោលអារម្មណ៍ខាងក្រៅចោលគឺនៅសល់តែអារម្មណ៍បច្ចុប្បន្នគឺកម្មដ្ឋាននឹងសាកល្បងមើលមកទឹកមកទឹកនេះ ណាសាក់របស់មកទឹកអាស្លាប់បានទេអាលោកយាយស្លាប់បានទេអឺសំបីក្រុមចុងភៅក៏គ្រាន់តែរវល់តែបបប្រគិនលោកហើយនឹងឃើញចង្ហាន់លោកតើផត់ទៅយើងធ្វើកម្មដ្ឋានជាប់សំបីលោកយាយលោកតាតាមតោគាត់បបតាមតោដាំបាយតាមតោដូចគ្នាមានអីផ្សេងចា៎ អញ្ចឹងប្រឹងណាណាប្រឹងប្រឹងរៀងខ្លួនអ្នកចម្រើនអាណាបានសតិសំខាន់ស្មារតីស្មារតីដឹងខ្យល់ណាសំខាន់ស្មារតីដឹងខ្យល់អ្នកចម្រើនកាយកតសតិសំខាន់ស្មារតីនៅ បរិកម្មណានៅត្រង់ចំណុចកម្មដ្ឋានដែលយើងបរិកម្មហ្នឹងអ្នកបរិកម្មអក្សរ32បរិកម្មក្នុងពោះនេះបរិកម្មអេក្សិតណានៅគេពោះណាអ្នកធ្វើចលនាបានទេនេះនៅក្នុងទូក្នុងពោះដូចនេះនឹងខាប់ លើកភ្នែនឡើងមកតម្រង់កាយតម្រង់ជើងឲ្យស្រួលតម្រង់ឆ្អឹងខ្នងឲ្យល្អប្រមូលចិត្តដាក់ទៅក្នុងទ្រូងហើយដកដង្ហើមចេញវែងចូលវែងដងទៅសតិរលឹកក្នុងទ្រូងក្នុងពោះដល់ស្ងប់ទៅលោកយាយខាងអាការៈបន្តទៅសក់រងចោតថ្មីស្បែក បើទៅមកចប់បានទៅមកចប់ទៅបដ ாய் បានទៅបដ ாய் ប្រជាបានមកប្រជាមកប៉ុន្តែកម្មដ្ឋាននេះគឺលោកត្រូវឲ្យយើងប្រឹងទន្ទិញតតែចាំបានទាំងបណ្ដោយបានទាំងមិនច្រាស់ណាប្រឹងទន្ទិញហ្មងបណ្ដោយក៏ឲ្យចាំយ៉ាងក៏ឲ្យចាំហើយឲ្យចាំគ្រប់ទាំង32មុខពួកនិស័យយើងមិននឹងឈោងមួយណាទេបរកម្មសក់ដល់ទាំងម៉ូចន្ទម៉ូឡាមសក់ទៅចំការឲ្យសញ្ញា ចឹងការកើតនៅចំឆ្អឹងក៏មានដែរខ្លះកើតចំសក់ខ្លះចំពពៀនហើយកើតតណាចាប់យកតនឹងពេលណាយើងបរកម្មចឹងណាវាមិនខុសអំពីអ្នករែងមាសទេអ្នករែងមាសគេរែងរែងដើម្បីរកមាសកាលណាបើរែងចឹងឃើញមាសគេឈប់រែងគេកាន់យកមាសយ៉ាងណាមិញអ្នកបរកម្មសក់រោងចោលស្មៃស្បែកគ្រប់ទាំង32 ជារែងចឹងបរិកម្មទៅបរិកម្មមកវេទកាសង្វិចារៈហ្នឹងចេះតែចម្រើនចម្រើនទៅបើឃើញឆ្អឹងគេឈប់បរិកម្មគេកំណត់ឆ្អឹងបើឃើញសក់គេឈប់បរិកម្មគេ កំណត់សក់តែមួយយកទៅសក់តែមួយហ្នឹងមកធ្វើទុកចិត្តបើថាបរិកម្មទៅមកទៅមកឃើញថ្មិញគេឈប់បរិកម្មទាំងអស់ទៅគេ គេកំណត់យកសំទៅថ្មិញហ្នឹងមកធ្វើទុកចិត្តអញ្ចឹងតាមទៅពីមកឃើញតាណាក៏ដោយ គឺត្រូវតែកំណត់យកតំណឹងមកតាមបានទេបាទនឹងសាឡបងពីថ្ងៃទៅបត់ខលរហូតអត់មានទំនេរទេគឺត្រូវតែបត់ខរៀងរាល់ព្រឹកដើម្បីជំរុញលោកយាយលោកតាឲ្យបានទៅកើតឋានសួគ៌ទាំងអស់បើមិនទៅនិព្វានដល់ថ្ងៃនឹងកើតហើយធរនោះធរអំណាចកៅក៏កើតដែរឲ្យធ្វើតាមកម្មវិធីលោកប្រាប់ អញ្ចឹងយើងអស់សบายហើយណាអស់មាននិយាយលេងអស់មានប្រជុំនេះលេងអស់ហើយគឺមានតែកម្មដ្ឋានជាប់រហូតការហូបបាយជុំគ្នាឥឡូវខ្ញុំកណាអាត្មាហ្នឹងចង់សម្ដែងអំពីអ្នកនៅជាមួយគ្នាគេអាចនៅជាមួយគ្នាបានហើយគេអាចស្វែងរកប្រារហ័តបានទៀតដោយហេតុអី ព្រះជាម្ចាស់លោកបានធ្វើដំណើរទៅកាន់ព្រៃមួយគេហៅបាចិនវង្សៈហើយក្នុងព្រៃនោះមានតែខុស3ព្រះអង្គគេហៅពួកអនុរុទ្ធមានផតយៈកេមលៈនិងប្រាណរុទ្ធ3អង្គលោកអាស្រ័យក្នុងព្រៃហ្នឹងសួរថាលោកនៅក្នុងព្រៃនោះតើលោកធ្វើម៉េច លោកជាអ្នក ប្រណិប័តតឹងរឹងណាស់ពេលខអង្គណាដែលលោកធ្វើដំណើរមកបិណ្ឌបាតមុនពេលខអង្គនោះលោកមិននិយាយស្ដីអីទាំងអស់លោកក្រាលកំទេលលោកដាក់តុកដាក់តាំងដាក់ទឹកឆាន់ទឹកប្រើប្រាស់ឲ្យស្រេចអស់ហើយពេលខោបមកខាងក្រោយអត់ចាំបាច់និយាយអីទាំងអស់អត់សួរនាំនេះទេគឺមកដល់គាត់នៅកន្លែងឃើញគ្នាមើលទៅមុខគ្នាហើយអង្គុយឆាន់មក ឲ្យឆាន់លោកពិចារណារៀងរៀងខ្លួនហ្នឹងមកដល់ឆាន់ឆ្អែតចឹងទៅវិខោដែលលោកមកមុនលោកគ្រប់វងតបាត់វិខោនៅក្រោយអត់គ្រប់ទេនៅនៅចំប្រមូលប្រមូលកទេលមូលកទេលប្រមូលភៀកយកតលៀងឲ្យទុកដាក់តោះឲ្យតម្កល់ទឹកឆាន់ប្រើពេលឲ្យបានបានលោកធ្វើដំណើរទៅគាត់ឃើញទេហេតុអីបានជាលោកមិនទៅព្រោះលោកមកមកក្រោយគេលោកអត់បានរៀបអញ្ចឹងអ្នករៀបគឺអ្នកនឹង ឆាន់ហើយមិនបាច់រៀបទេខ້ອຍតែមុនទៅហើយអ្នកដែលមិនបានរៀបនោះគឺត្រូវតែរៀបយ៉ាងនោះហើយ5ថ្ងៃបានលោកនិយាយខំម្ដង5ថ្ងៃបានលោកទៅជុំគ្នានឹងក្រុមដើមឈើណាឬក៏រោងណាមួយទៅសិក្សាធម៌ប្រឹក្សាធម៌និយាយធម៌ទៅចែកធម៌គេហៅសន្ទនាធម៌ ហើយក្នុងចន្លោះ5ថ្ងៃលោកអត់អត់និយាយតែមួយម៉ាត់អត់ហោះបើថាលោកត្រូវការលើកអស់អញ្ចឹងណាសម្រាប់ដាំទឹកក្តៅឬក៏សម្រាប់ដុតបាតអីលោកលើកអត់រួចលោកខំស្រឡឹងមុខគ្នាឡឹងទៅអានោះគ្រាន់តែលើឃើញអញ្ចឹងវឹងទៅដល់ចាប់លើករៃអត់និយាយសោះឃើញនេះអ្នកនៅជាមួយគ្នាដាំបាយឆ្នាំតែមួយយកតម្រាប់តាមទីខុស3អង្គនេះ ណាអត់តន់ទេណាលោកធ្វើអញ្ចឹងអុយលោកជាប់កម្មដ្ឋានលោកសម្រាប់រហូតកម្មដ្ឋានលោកលោករៀនពីព្រះទៅហើយម្ល៉េះហើយលោកអត់ចាំបាច់ទៅសួរគ្នាអីទេព្រោះលោកចេះអស់ហើយហើយដល់ទៅពេលថ្ងៃមួយព្រះជាម្ចាស់លោកនិមន្តមកដល់ពិខុស3អង្គឃើញព្រះមកដល់លោកក្រានអាសនៈស្វាយ ហើយសួរថាមនីអនរុទ្ធទាំងឡាយតើអ្នកទាំងឡាយនៅក្នុងព្រៃនេះមានសេចក្តីប្រឹងប្រែងគ្នាល្អទេអនុឆ្លើយថាបបិទ្ធព្រះអង្គថ្មីក៏មិនមាននៅឆ្លើយអញ្ចឹងលើថាថ្មីក៏មិនមានទូបង្គំទាំងអស់អង្គនៅក្នុងព្រៃនេះមានការប្រឹងប្រែងល្អណាស់ព្រះអង្គពីខូនណាមកពីបិណ្ឌបាតមុនពីខូននោះលោកមិនប្រចាំហូកោទេ លោកតែងរៀបចំស្ពើអាសនៈចានសម្រាប់ពេលភាគទឹកឆាន់ទឹកប្រើប្រាស់ស្បគ្រប់ទាំងអស់វាខូតមកក្រោយម្ដងគង់ឆាន់តែម្ដងវាខូតណាដល់ក្រោយដល់ពេលឈប់ឆាន់ហើយវាខូតមកក្រោយ លោករៀបចំតុបតាំងម្ដងក្រាបថ្ងៃមូកទេទុកដង្កត់ទឹកឆាន់សម្រាប់ថ្ងៃស្អែកតទៅទៀតអញ្ចឹងមានតែប៉ុណ្្នឹងទេមានទៀតតែបពុតព្រះអង្គមានទៀតគឺទូបង្គំ5ថ្ងៃនិយាយឲ្យគ្នាម្ដង បើទូង្គំត្រូវការលើកអីមួយលើកមួយរួចចឹងមើលទៅមុខគ្នាដឹងឲ្យសញ្ញាក៏នាំឲ្យទៅលើកព្រូមកបីអង្គហ្នឹងហើយទូង្គំខណ្ឌ3អត់និយាយ5ថ្ងៃទើបបាននិយាយកិច្ចការខោអាដល់គ្នាម្ដងបានព្រះសម្ដេចថាមនាលអនុត្តអញ្ចឹងកិច្ចការរបស់អ្នកមានតែប៉ុណ្ណឹងទៀតក៏មានទៀតដែរបើពិតព្រះអង្គថ្មីក៏មិនមានមានទៀតទូបង្គំទាំងអស់អង្គ គឺតែងតែចូលទៅពួនសងំក្នុងតូបស្ងាត់ព្រៃស្ងាត់អង្គុយពេញភ្នែកតម្កល់កាយត្រង់មានមុខអន់ចុះទៅដល់កម្មដ្ឋានហើយចកោចចូលកាន់វត្ថុមឈិនដែលមានអង្គ5គឺវិតកៈវិចារៈប្រកបដោយបេតិនឹងសង្ឃដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នៃអារម្មណ៍ហើយលោកឆ្លើយចឹងអនុរដ្ឋលោកឆ្លើយព្រះសម្ដែងថាមលអនុរដ្ឋទាំងឡាយ កិច្ចការរបស់អ្នកមានស្រំប៉ុណ្ណឹងទេឬមានទៀតតែបើពិតព្រះអង្គស្វ័យក៏មិនមានទៀតនៅក្នុងសម័យណាដែលទូប្រមង្គមជាខ្ញុំទាំងអស់អង្គនេះបានចូលកាន់បឋមជាហើយក៏ក៏ឃើញទោសនៅនៅនៅវិទ្យឃើញទោសវិទ្យកៈនិងវិចារៈដែលគិតនៅកាមសញ្ញា ទូង្គមក៏ចូលកាន់ទុរិយឈានដែលមានតពេទេនឹងសិតឯកោនឹងពេលសមាធិក្នុងបឋមឈានដែលមិនមានវិទ្យកៈនិងវិចារៈ បានព្រះសម្ដែងថាមនុស្សអនុទាំងឡាយគុណធម៌របស់អ្នកមានត្រឹមប៉ុណ្ណឹងទេឬថាបបិទ្ធព្រះអង្គថ្មីនឹងមិនមានទៀតមានទៀតនៅក្នុងសម័យណាដែលទូប្រាប់បង្គំយកខ្ញុំទាំងអស់គ្នាចូលកាន់ទុរិយជាហើយក៏ឃើញទោសបេតេតចិត្តនិងវិតកៈនិងវិចារៈឃើញអានិសង្សនិងតរិយជាតិទូប្រាប់បង្គំយកខ្ញុំក៏លះបង់បេតេក៏ចូលកាន់តរិយជាតិដែលមានសុខៈនិងអបេខា ដែលប្រាក់អរិយបកុលទាំងឡាយលោកតែងពោលថា បកុលចូលកម្មតរយៈជនតែសង្ងំចិត្តសុខនៅក្នុងជាប្រកបដោយសតិនិងសម្បជញ្ញៈហើយបានព្រះសួរថាមនុស្សអនុទាំងឡាយគុណធម៌របស់អ្នកមានត្រឹមប៉ុណ្ណឹងទេឬមានទៀតដែរបបពុតព្រះអង្គស្បៃក៏មិនមានទៀតនៅក្នុងសម័យណា ដែលទូប្រមង្គមជាខ្ញុំចូលកម្មតរយៈជនហើយក៏ឃើញទូរបស់សុខៈក្នុងតរយៈជននៃចិត្តនឹងបៃតេ ទូងគង់ក៏ឃើញអានិសង្ឃនឹងឧតតបតជនក៏ចូលកាន់យត្តតជនដែលមានអង្គ2ឧបេខានឯកតាដែលជាចិត្តបរិសុទ្ធឯងបានព្រះសម្ដែងថាមនុស្សបានរត់ខរបស់អ្នកមានតែប្រមក៏មានទៀតតបពតព្រះអង្គស្ដីក៏មិនមានទៀតនៅក្នុងសម័យណាដែលទូប្រមង្គមបានចូលខណ្ឌចូលកាន់ចតតឈានដែលប្រកបដោយឧបេខាហើយនិងឯកតាហើយបន្ទាប់មក គឺព្រះបង្គំក៏ឃើញទោសនៅក្នុងអបេខានេះក៏ចូលកាន់អាការសាមញ្ចយតនឈាន ចូលកាន់អកិញ្ចញយតនឈាន ចូលកាន់អវិញ្ញាណញ្ចយតនឈាន ចូលកាន់អកិញ្ចញយតនឈានចូលកាន់និវសញ្ញានិសញ្ញាយតនឈានតតទៅលោកឆ្លើយនោះដល់ចាប់ទៅព្រះសម្ដែងធម្មនេះពិភពទាំងឡាយអនរិទ្ធទាំងឡាយគុណធម៌របស់អ្នក មានតែប៉ុណ្ណឹងទេឬមានទៀតដែរបើពុតព្រះអង្គស្បៃគុំមិនមានទៀត នៅពេលណាដែលទូប្រាប់បង្គំយកខ្ញុំបានចូលកាន់និវសញ្ញានិសញ្ញាយតនាជាហើយក៏ចូលកាន់សញ្ញាវេទនរូនហើយក៏បានញ៉ាំងនៅវិជានិងវិមុតចិត្តចិត្តតវិមុតនិងបញ្ញាវិមុតគឺថាដល់នៅមគ្គដែលចិត្តទីបំផុតកិច្ចការរបស់ទូប្រាប់បង្គំនៃខ្ញុំមិនមានតរទៀតទេគឺកិច្ចទាំងពួងគឺសរលសកិច្ចគឺទូប្រាប់បង្គំបានធ្វើចប់សពគ្រប់អស់ហើយនៅក្នុងសាសនានៃព្រះអង្គ បានព្រះសម្ដែងថាសាធុអនុរុទ្ធល្អណាស់អ្នកដែលបានឆ្លើយនេះឃើញទេអញ្ចឹងបានន័យថាព្រះអង្គទាំង3អង្គលោកសុទ្ធតែជាប្រារហន្តទាំងអស់ហើយព្រះអង្គក៏យាងយាសធ្វើដំណើរចេញពីក្នុងទៅ ពួកទេវតាទាំងឡាយឲ្យពរឲ្យពរតាំងពីភូមិទេវតាភូមិទេវតាឲ្យពរវិខុស3អង្គនឹងស្រែកជ័យវិខុស រហូតដល់ចាត់ទៅមហារាជរហូតដល់តវតឹងទៅសំលេងរហូតដល់ព្រំទាំង16ជាន់ឬសូសំលេងតែមួយណាគឺថាទាំងទេវតាទាំងទាំងព្រំគឺពូឡើងគឺមានសំលេងតែមួយដូចគ្នាតែបបិទ្ធព្រះអង្គព្រះអនុរុទ្ធនេះពលពលប្រងនេះអានរត់នេះខិតក្នុងព្រៃណាក្នុងស្រុកណាក្នុងដែនណាជាដល់ប្រសាររបស់នៅក្នុងដែននោះ ណាបុណ្យបានបុណ្យច្រើនបានអានិសង្សច្រើនមិនក៏ផ្អើលអស់ហើយទេវតាឲ្យពរឲ្យចិត្តពួកព្រះលោករដ្ឋាធុំអាម៉ាត់ហ្នឹងគឺធ្វើឲ្យទឹកផ្អើលបីតោះលោកលោកនៅជាមួយគ្នាលោកនៅជាមួយគ្នាហើយលោកផ្ទះប្រនិបត្តិផងអញ្ចឹងឥឡូវនេះយើងនៅជាមួយគ្នាយើងទៅយកដំណើរតាមប្រាស់អនុរុទ្ធនេះរយៈកាលមកនេះគឺហាមផងនៃការដើរហើរត្រេកត្រកាទាំងអស់មិនឲ្យមាន អត់បានទេមកទឹកណាយើងសិតមកពីភ្នំពេញអស់ហើយមកវាស្រុកអស់ហើយមកពីណាបណៃអស់អញ្ចឹងគឺយើងមកនេះគឺយើងមកធ្វើសមាធិកាប់អត់ជាប់ទេនេះអរិយាប័នវិលចឹងដូចអញ្ចឹងដូចកង់ចឹងវិល កង់វិលទៅយ៉ាងម៉េចចិត្តយើងសតិយើងស្មារតីយើងវិលវិលទៅដូចកង់អញ្ចឹងណាវិលដូចកង់អញ្ចឹងអ្នកមាន ការតបកិច្ចមានភារកិច្ចក្នុងសាសនា បើវល់ខ្លាំងពេកអនុញ្ញាតឲ្យធ្វើកាត់ទៅព្រឹកចាប់ពីបាយហើយឡើងទៅមួយយប់មួយថ្ងៃមិនអនុញ្ញាតឲ្យធ្វើការងារច្រើនទេនេះនេះលោកយាយឯងណាកិច្ចការគឺ បើមានកង្វល់ខ្លះគឺបានទៅពេលព្រឹកតិចតួចដល់ពេលបាយហើយទើបមាននឹងថ្ងៃស្អែកគឺស្ថិតនៅ ក្នុងទីស្ងាត់តែម្នាក់ឯងហើយជាបាន កម្មដ្ឋានរហូតដល់បានទេនិយាយប្រឹងណានោះពីអ្នកបងប្អូននោះប្រឹងមែនតើនៅ ក្នុងវត្តនេះ នឹងត្រូវធ្វើឈានសមាបត្តិឲ្យកើតច្រើនណាឲ្យកើតច្រើនបន្តិចណាឈានសមាបត្តិកើតច្រើនហ្នឹងតែប្រឹងបន្តិចបើមិនដឹងបានទេណាបន្តិចអញ្ចឹងណាលោកយាយណានេះណាអានស្ទេចាប់ពីម៉ោងទៅដង្ហើមដឹងចូលដល់នេះចាប់ពីម៉ោងទៅដង្ហើមទៅក៏ដឹងចូលខាងគ្រប់រយៈប័ត9លោកយាយ ចាប់ពីម៉ោងទៅគឺសក់រឹងចោតថ្មីស្បែកគ្រប់ពេលបាត់ទាំងពួងណាគឺចាប់ពីស្មោះទៅណាគឺគ្រប់អរិយាបទពីម៉ោងទៅពួកពាក្យលើកខគេលើកចឹងណាវាថាលើកក្នុងពេលណាចាបានប្រាប់កាត់ថាដាក់ចិត្តក្នុងធរចាប់ពីម៉ោងទៅគឺជាវិញ្ញាចាំហ្នឹងហើយពាក្យថាធរនោះ ចាប់ពីអាចារ្យដាក់កម្មដ្ឋានទៅគឺយើងបរិកម្មហ្មងអូនដោយដាក់អង្គុយតឹងតឹងថ្ងៃនឹងតឹងហូនដោយសល់ចន្លោះដង្ហើមណាស់ចន្លោះដង្ហើមណាស់កិលេសសម្ភារកើតឡើងហើយចន្លោះណាកិលេសនឹងកើតកើតទេឲ្យតែខ្លួនកើតផ្លែតកៃខ្លះផ្លែនឹកកូនផ្លែនឹកកៃផ្លែនឹកផ្ទះនោះនឹងសឹងកិលេស នេះនេះអង្គពោះណាប៉ាម្នាក់នេះប្រឹងមកមកខាងនេះហ៎ម៉េចបើនឹងអត់អីទៅតង់ហើយណាស់ណែនោះណាលើកទៅពីធ្វើទៅដល់ថ្ងៃណាហ្នឹងទៅកាលល្អណាស់ព្រះអង្គការងារស្ទាទេវលាធ្វើសម្បត្តិក្នុងភេទបបមួយខែ អាហ្នឹងគឺសេចកណាបើសិនជាថ្នាក់មកពិបាលនៅប្រទេសកម្ពុជាយើងទាំងអស់គ្នាទាំងអ្នកធ្វើការគ្រប់ស្ថាប័នមានកំណត់ដូចគ្នាគឺល្អមែនគឺពួកអាចធ្វើសមាធិដើម្បីអប់រំចិត្តឲ្យបែរទៅធ្វើការបម្រើជាតិភូមិនឹងជាប្រៃណាធ្វើឲ្យជើងស្ងប់មានបញ្ញាឲ្យបានស្គាល់ស្មារតីសំទៀតថាសំខាន់ពុទ្ធសាសនាពុទ្ធសាសនិកពុទ្ធសាសនិកមួយម៉ាត់គឺបានទទួលនៅរសជាតិនៃរដ្ឋធម៌ផ្ទាល់ នឹងគេហៅទៅរស់ធម្មរស់ណាសូមអនុទនីស្ដាប់នៅវរធម៌ក្នុងពេលនេះខ្ញុំសំដែងអំពីអាណាបានទេដើម្បីព្រោះនៅក្នុងដំណាក់សាស្ត្រទាំងអស់គឺមានបាសៈព្រោះនៅសាស្ត្រគាត់ធ្វើទៅឃើញអាបានទេផងគាត់ អញ្ចឹងហើយនិយាយថ្មីថ្មីមានមួយចំនួនថប់ដែលមិនចេះរៀបមិនទាន់យល់ផ្នែក9នោះគឺប្រមុខលោកអត់ទាន់បង្រៀននៅអនាបតិកម្មដ្ឋានមួយជាកម្មដ្ឋានអត់កម្មដ្ឋានកម្ពុជារបស់ប្រារយៈក្នុងចំណុចកម្មដ្ឋានពូទាំងឡាយហើយកម្មដ្ឋាននៅក្នុងមហាប្រតិបដ្ឋាននោះលោកបានតារុក នៅផ្នែកដើមនៃការបរិស្ថានលំដាប់នៃឆ្នាំ7ឆ្នាំដែលលោកចាត់វិធានណាបាពៈគឺជាផ្នែកមួយឬក៏ហាក់យ៉ាងមួយដែលសិក្សាមុនព្រោះសំពុតត្រង់បានថាអតិវឋានមាន4កាយអនុបស្សនាស្ថាន1ទនីអនុបស្សនាទេវឋាន1ចិត្តអនុបស្សនាទេវឋាន1ធម្មអនុបស្សនាទេវឋាន1កាយានុបស្សនាទេវឋាន1 គឺស្មារតីលឹកពិចារណាកាយក្នុងកាយឃើញត្រឹមតែកាយមិនមែនជាផ្សត្វមិនមែនជាទុគលជាធម្មធាតុមានត្រឹមតែកាយនោះវេទនានៅប៉ុណ្ណោះទៅបថាគឺសេចក្តីរលឹកនៅវេទនាក្នុងវេទនាទាំងឡាយឲ្យឃើញតែជាវេទនាមិនមែនជាទួមិនមែនជាបុគ្គលឲ្យឃើញត្រឹមតែវេទនាប៉ុណ្ណោះចិត្តអបសនាទៅបឋានអត់ដេរលឹកចារណានៅចិត្តក្នុងចិត្តទាំងឡាយឲ្យឃើញត្រឹមតែជាចិត្ត មិនមែនជាប្រភពមិនមែនជាបុគ្គលឲ្យឃើញសិនថាជាភាពប៉ុណ្ណោះធម៌មានឧបសមាកឋានសេចក្តីរលឹកពិចារណានៅធម៌ក្នុងធម៌ឲ្យឃើញសិតត្រឹមតែប្រធរមិនមានឃើញមិនជាឃើញឃើញគល់ឬណាមួយទេឲ្យប្រាប់ដល់មានសំណាញ់ថាមានពុទ្ធទាំងឡាយសេចក្តីបឋានទាំងឡាយនេះបើសិនបុគ្គលណាគោរពប្រណិប័តតាមលំដាប់ហោហែគ្រប់4យ៉ាងយូរ7ឆ្នាំ ត្រូវបានអនាគា5និងអរហត្ត2អ្នកអនាគា5អរហត្ត2ត្រូវបាន7ហើយសតិខាននេះជាផ្លូវធ្វើដំណើរទៅទៅនិព្វានដូចពោថាឯកាយនោជាផ្លូវមួយមួយកាលណាគោរពបត្តិតាមផ្លូវគឺទៅទៅពេលនិព្វានខាងមិនកាន់ផ្លូវរទេមិនទៅតាមកំណត់រទេទេ ចឹងបើបុរណាមួយកំពុងនិព្វានទៅគោរពបនិបត្តិតាមសតិ9សតិប្រធាននេះគឺមានឯងមុនគេនេះព្រះដ៏មានមកទ្រង់បានសម្ដែងកាយានុបស្សនាសេវថាសម្រាប់បុគ្គលទីហៅអតិកកបុគ្គលបុគ្គលទើបនឹងចាប់ដើមរៀនថ្មីមានចិត្តថ្មីវេទនាក្តីចិត្តក្តីសោក្តីប្រមានភាពត្រឹមដែលសង្គមដល់បុគ្គលដែលមានឈានបាច់ហើយអ្នកចាស់ នេះហើយបត្តជានគុលអតិកម្មកបុគ្គលអតិកម្មកបុគ្គលថ្មីម៉ោងមិនទាន់ទៅកម្មដ្ឋានមួយមកទឹកដំបងទៅរៀនតែទេវថារីសម្រាប់បត្តជានបុគ្គលគឺបុគ្គលមានឈានសម័យហើយទៅបានទឹកអំពីវេទនាខែនឹងធរអញ្ចឹងផ្លូវដំណើរហ្នឹងមិនមានរឿងទាំងហើយក្នុងសម្ព័រខាងដើមនៃការបដិគឺអនារាមុនគេអាណាបាណសតិនឹងមុនហើយនិមន្តគេ មុនអប្រណបត្តិបតិក្នុងនោះលោកពោលថាធម៌មួយកណាបានទេដែលបុគ្គលចម្រើនឲ្យច្រើនធ្វើឲ្យច្រើនហើយកម្លែងញ៉ាំងសវឋាន4របស់នេះបានសតិប្បដ្ឋានមួយបុគ្គលចម្រើនច្រើនឡើងហើយទៅច្រើនឡើងហើយក៏រមែកញ៉ាំបានពុឆ្នាំទាំង7ឲ្យកើតបានសំឆ្នាំគៈទាំង7ដែលបុគ្គលចំណេះច្រើនហើយធ្វើច្រើនហើយក៏រមែកញ៉ាំវិស្ណុវិមុតឲ្យកើតបាន នៅមានហោអីចឹងស្នាបានខាងដើមអរហត្តផលចុងនឹងខុសឥឡូវគឺលោកយាយលោកតាអស់ជាយោគីយើងហយោគីយ៉ាងទៅឬថាយោគីបច្ចោយើងកុំនិយាយថាកបាសបាសកាយើងថាគេថាយកបច្ចោឬបើថាយោគីខ្លះជាកបាសបាសកាខ្លះដែរហេតុអបាសបាសកាមានន័យតែថ្វាយគ្នាដល់បតរៈហើយកាន់5សិល8 ចង់ប្រនបត្តិក៏ប្រនបត្តិទៅប្រនបត្តិក៏ហើយទៅតែបើប្រើថាយោគាវាចុចយោគីអ្នកអ្នកប្រកបអ្នកស្ដីព្យាយាមក្នុងអរិយាប័ត្រដោយទូមានចិត្តនៅយាលោកតាហ្នឹងហៅយោគីជាងនេះគឺត្រីជាងឬក៏យោគីវាចោណានៃជាងព្រោះជាអ្នកកំពុងតែអបរិសុទ្ធកំពុងតែប្រព្រឹត្តក្នុងអរិយាប័ត្រ4 ការចម្រើនអាសានស្ទេលក្ខណៈសំខាន់តែមានប្រមាណការនេះមានប្រមាណចំណុចសំខាន់ណាតើមានប្រមាណចំណុចតែយើងត្រូវប្រណិប័តមកឆាប់យើងចង់សួរអញ្ចឹងយើងចង់សួរធ្វើយ៉ាងម៉េចណាកុសលាស្មានចង់กินជលឹះនៅកលឹះមក ចំជូនថាធ្វើយ៉ាងឆាប់មកយ៉ាងមិនឆាប់អត់កើតអញ្ចឹងអាស្វែងរកដែលមានគេថាសុខកម្មទុកប្រាំងគឺមានពេលទុកកម្មន័យថាប្រះដឹងដោយកម្រទុករាំងប្តឹងងាយណានេះស្រាប់ដល់មានពីរបើស្ទិនទីគីទាំងឡានស្វននិបត្តិត្រូវដំណត់ នឹងត្រាស់ហើយដឹងបាក់លំបាកនឹងត្រាស់បើយកនោះបនបត្តិត្រូវដំណងស្រាំគឺស្ងាយឡើយនិយាយវិងាយណាងាយឥឡូវយើងស្អុយបានហើយចាប់លោកឲ្យយកចំណុចសំខាន់សំខាន់ហ្នឹងត្រាស់ដឹងងាយគឺសកលខិតខំស្ងាត់តែឯងមួយនេះកតាដែរសំខាន់ណា ត្រឹមគឺជាបុគ្គលស្ថិតនៅតែឯងក្នុងទីស្ងាត់មិនមានបុគ្គលជាគម្រប់ពេជ្រចឹងបានន័យថាតោកអេកសណੰងអេកសយ៉ាងដែលឯងអង្គុយម្នាក់ណាឯកាសណੰងអង្គុយឯងក្នុងតោកមកឯកសយ៉ាងដែលម្នាក់ឯងក្នុងមកមានជនជាតិពីរកើតទេនៅក្នុងទុកខាងហើយនឹងទៅរៀបណាកំពុងបានគ្នាបាទ ខ្ញុំថាខ្ញុំធ្លាប់នៅជាមួយម៉ែខ្ញុំមកពេញមួយម៉ែស្រុកខ្ញុំនៅបែកដើធ្លាប់នៅជាមួយបងខ្ញុំនៅមានកើតបងធ្លាប់នៅជាមួយប្បែកកើតគឺរួមទៅណាំងបាយតែឡែកដេកក៏រួមគ្នាបើរួមមិនព្រមគឺទេទុករកឃើញអែប្រើពេលយូរអង្វែងបើទៅនៅម្នាក់ឯងគឺមួយខែតើយើងមួយឆ្នាំត្រង់កើតទេហើយព្រោះយើងរវល់តែចែកចិត្ត ទៅដាក់ជនដតីតែចែកចិត្តនៅបានចាត់ការផ្សារគ្នានេះការចែកគ្នានេះការនិយាយរកគ្នានិងការហៅរកគ្នាការកលេសឃើញនេះគឺជាការចែកសំខាន់ដល់ប្រយោជន៍ស្មាននិយាយគាត់លេខឃើញគ្នាចែកចិត្តហើយចំណាគឺគិតរឿងគ្នាណាគាត់ក៏លើគ្នាអូចេះចេះចេះចេះទៅមកខ្សែបានថាយ៉ាងចែកចិត្តនៅគេអស់ហើយ គឺប្រកបពជាមកចំរំ3បើយើងនៅជាមួយគ្នានោះម្លេះយើងត្រូវតែឧស្សាហ៍និយាយរកគ្នាប្រឹក្សាគ្នាតែគ្នាតើខំម៉ោងថ្មិចឡោងវិជ័យគ្នាមកអញ្ចឹងអញចំណុចមួយគឺត្រូវតែហ៊ានអង្គុយម្នាក់ឯងហើយដេកម្នាក់ឯងចំណុចមួយទៀតនៅក្នុងនឹងដែរគេហៅណែកាយលឹក កាយសលហុប្រវត្តិណោនោះគឺបើនឹងក្នុងទីស្ងាត់នេះហើយមានកាយស្រាលមានកាយស្រាលកាយស្រាលទៀតនៅម្នាក់ឯងឲ្យស្រាប់ទៀតស្រាលហើយលះបងមិនជាបុគ្គលសំប្រាថ្នាបានតិចក្នុងកំឲ្យលេងក្នុងតតកន្លែងដេញម៉ាក់ឯងនេះខ្លាចតែម្នាក់ឯងមិនបានឲ្យដេញម៉ានទៀតតកតោតនឹង បើសិនលោកនោះឲ្យតត5អាចចេះចង់ត5ម៉ែត្រចេះចង់ដល់5ម៉ែត្រទៅយេហើយទៅចង់ត5ម៉ែត្រទៅក្នុងដេចតែភាសានិយាយថាជួលដេកជួលប្រើភាពងាកនេះងាកនោះមានគាត់ពីរបាត់សម័យតាំងមានលោកមកទៅដំណាក់លោកមួយអង្គលោកក៏ដរីហើយលោកទៅបួសដល់ទៅបួសសាហាប់លោកទៅដល់ទៅគ្មានស្អីប្រែមលោកនឹងផ្ទះទៅចិត្តជញ្ជូនមិនទេថ្ងៃតិចគឺជូនបង ច្រើនដឹងណាពេទ្យអោក្ដុំ2ហើយក្បឿននៅក្ដុំណាទៀតនេះព្រះអត្តមត្តនឹងដងគេពោដាប់ដងហីអីខ្មាស់គេដល់អញជាតិមុនខំប្រឹងស្វែងរកខហេរីអោតប៉ានឹងអស់តែឆ្នាំតមុននៃពុរិស័ទសម្ដែងហេរីអោអាប់ក៏ខ្មាស់ម្ល៉េះដល់នេះអីក៏គ្មានខ្ចីឬព្រះថាអញ្ចឹងយកច្បាស់គេពោមករុំវិញ ផ្សេងក៏មានវ៉ាន់ក៏មានចិត្តក៏មានមានមាសផងមានក្រហមមានបដៃមានបដាប់ទីមានបដាប់មានបដាប់អោបដាប់ស្អៀងមានផ្សេងផងមានទាំងអស់ផ្សេងក៏មានណាចាស់ក៏ដុំទីដែលនឹងក៏ទុំផ្ទះអនយកមកទាំងអស់បាទទៅណាម្ដងគេទៅបាត់ឯងហើឡានតាមដឹកទៅឡានមកវូអញអីវ៉ាន់ឆ្លាស់ហើយឲ្យពីឡានមកផងអរំឃើញទេ ផាត់កាយស្លាយធ្វើកាយឲ្យងាយស្រួលមើលខ្ញុំកណាតានឹងដំណងពីសមេតរបស់នៃកាយតាលសមេតរបស់ចាព្រៀមមួយសិព្រៀមបតោសជាតិអត់ក៏ព្រៀមមិនអត់ព្រៀមចេះកពីឯវេតអេសារៈពើទាំងអស់ហើយមានព្រមតែបងប៉ុណ្ណេះឯងគាត់ដល់តែអត់ពៀទុកមិនទៅនោះគឺយក ងៀបខាងឪពុក7ដំណមកកម្ដងងៀបខាងម្ដាយម្ចាស់កម្ដងវាប្រាក់កឲ្យដូចកូនរូបយើងមួយមួយហើយអ្នកកាត់ជីមកសូថាសមេតបណ្ឌិននេះមាសផ្អែប្រាក់ប៉ុណ្ណេះពេជ្រប៉ុណ្ណេះលបស្រែប៉ុណ្ណេះចកាប៉ុណ្ណេះខ្ញុំបកខ្ញុំស្រីប៉ុណ្ណេះខាងឪពុកប៉ុណ្ណេះខាងម្ដាយប៉ុណ្ណេះ7ដំណហើយសមេតខលឺសូ7រត់ថាអូយមកដល់អញទៀតហើយតើអោដូចជីតាជីតាជីតាជីតា តាមគ្នាប្រមាថបើទ្រាំមកទឹកឲ្យទាំងអស់គ្មានណាមួយយកទៅរួចខ្ញុំជាឆោតអញ្ចឹងអញគិតយកទៅជាមួយគាត់តែគិតយកទៅជាមួយចឹងគាត់ចាប់ទៅទៀនមកធ្វើទៀនធ្វើទៅទៅអស់អាលីងមើលអ៊ីស្រាអែលដែលជាកាប់គោពលាផ្ទះស្រែបានដាក់ទៀននឹងរលីអស់ទៅសល់ត្រឹមរូបរាងកាយមួយលេខបកកចៅជំរាមចែកជាការៈនៃបកកចៅមករុំព្រឹក យកកមកស្បោអញឆ្នាំងមួយពលដល់ក្បែរជើងខ្ញុំធ្វើមួយអង្គុយមកធិធ្វើធោះនេះកាយស្រាលហើយដល់ធ្វើយូរយូរទៅបន្តិចជួសបន្តិចប្រក់បន្តិចបាំងបន្តិចចិត្តទីចុះបន្តិចដាំបាយបន្តិចឆ្នាំប្រហែលមែនទេណាអញ្ចឹងវត្តឆ្នាំក៏ព្រុសណែឲ្យឃើញសាលហ៊ូសាលកុំឆ្នាំក៏ព្រុស ចូលទៅជ្រៅហ្មងត្រទូស្បែកខ្លាទាំងកចោលោកពេលឆានលោកដើរហឺខ្លាយឈើឈើឈើដែលសាប់គេធ្វើបន់វាលើຕ້ອງធ្វើមកវាបានជួយមកលើយ៉ាងហ្នឹងចិត្តទៅហូបអញ្ចឹងទៅជំរឿនមកធីចង់ជំរឿនអប៉ាអប៉ាទៅបាត់ទៅវៃបាត់វៃទៅជំរឿនជំរឿនញ៉ាំមកខំមានទូរយៈចិត្តអរិយៈចិត្តយត្តចិត្តអធិវធិហោះវើតាមរបស់ណា ព្រោះលោកអត់ផ្ទះលោកអត់ឆ្នាំងលោកគ្មានកង្វល់ដល់ហោះទៅទួលស្រុកពេលនោះដល់ពុតទីបាំងគ្រប់បានត្រាស់បីទីនោះដល់លោកបានត្រាស់ទៅតែឃើញមហាជនប៉ុណ្ណោះគេធ្វើបើបុណ្យព្រះចូលនគរសម្រាប់សួរថាមនីទាំងឡាយនៅទាំងឡាយទៅអីចោះលើមាសសួរគេអូសបោះណែប្រពុតត្រាស់ហើយពុតទីបាំងក៏បានត្រាស់ហើយឲ្យខ្ញុំអង្គណែទាំងអស់គ្នានោះផ្លូវយាងព្រះនគរអញ្ចឹងសុំមកកន្លែងផងបាត់ទេ សុំកន្លែងផងចាប់អ្នកចាប់ផងណៃឲ្យតែលោកតាធ្វើផ្លូវប៉ុណ្ណឹងបើមេតសម្ដែងរត់បាត់ទៅជាទៀនមិនឲ្យនៅស្រុកធ្វើប៉ុន្តែលោកអត់ប្រើទៅចប់អីប្រគេងគឺគឺសម្លាំងផ្លែទៅណាកាប់គឺគឺគេរួយអស់នៅលោកតានោះអត់រួយមកប្រឡោះទៅភួងនៅសុំមកប្រឡោះហ្នឹងប្រពុតទីអង្គមកដល់ប្រុបថាប៉ុណ្ណេះបានបំពេញនៅ មហាបុត្រធំធេង លើកយកខ្លាប្រាលើគក់ព្រឹបលូននៅបងហើយទូថាបបព្រះអង្គសូមព្រះអង្គអនុគ្រោះទូថាបង្គំឲ្យយាងខ្នងទូព្រះអង្គណងជាស្ពានដើម្បីរស់ស័ព្ទហើយសម្រាប់លោកលោកគិតថាបើសិនជាអាញចង់ទៅនិព្វានក្នុងជាតិនេះទៅភ្លាមបានរំពេចនេះទៅភ្លាមហ្មងព្រោះលោកសមាបត្តិអីលោកចេះហើយនោះលោកចេះហើយហើយសមាបត្តិបាទលោកថាបើទៅនិព្វានទៅបានភ្លាមពេច ដែលលះបង់ប្រកាន់ក្នុងរូបជាតិនេះវេទនានៅបស្សនាស្ថាននេះឃើញទេនេះវេទនាយតនបស្សនាទេវតធម្មនបស្សនាស្ថាននៃព្រះអង្គសម្ដែងស្ថានដល់បតជិនគុលសម្បេតផងណាកលាសបិប្រចាំមកឃើញការទៅសូនទៅក្នុងវេទនាក្នុងចិត្តនឹងផលទៅលោកសម្ដាហើយបើនៅលោកថាការប្រពៀនក្នុងទៅនេះហាត់បើពុទ្ធិបង្កទៅហើយបើខ្លួនឯងទៅជាហាត់ហើយបើចិនហើយចោះ ទូលគិតជាមួយថាបបិទ្ធព្រះអង្គក្នុងព្រះជាម្ចាស់បាទត្រង់ធ្វើឲ្យយើងទៅនៅពីរំចោះចាំបង្គំទៅតក្រោយយ៉ាហើយដើម្បីលោកឆ្លងទៅលោកជាកំងលោកថាជាពិខុសទាំងឡាយសម្រាប់របស់នេះជាបងប្អូនតថារួមគ្នាបីទី1មិនចាំថាដូចយើងនិយាយថាម៉ែអុយចង់និយាយប្រកាសចឹងណាលោកពូថាពិខុសទាំងឡាយតែរបស់ជាពុទ្ធពងវងឆកូល គឺជាអ្នកត្រាស់ដឹកគូជាពុទ្ធទៅក្នុង សង្សារៈដូចជារខដែរដូចជាអញ្ចឹងគេថាប្អូនណានៅថាជាបដូចគ្នាមកចាំគេថាម៉ែបកើតមួយឪបកើតមួយទេចង់និយាយនេះវិញ្ញាណនេះវិញ្ញាណពុទ្ធអនុបវិញ្ញាណសម្មាពុទ្ធវិញ្ញាណតែមួយសុពលពោថាណាអំពីស្នារថាទៅទៅ4អសុខ័យកម្រៃមួយសែនកាប់ទៀតពេលរបស់នេះបានត្រាស់ដឹងជារហសម្ពុទ្ធមកអស់ពោថាសំណាក់ក៏10 ដែលអក្សរវែងស្ដាំឆាសរីបុតនិងប្រមុខកលៀនអក្សរថាខេមារីនិងអបលវណ្ណារីហើយមានអនន្តបឋៈលោកជាក៏មកអញ្ចឹងអើទៅលោកគិតថាក្នុងរយៈកាលសនតង្ខៃក្នុងសែនកម្មនេះដូចជាពិសេសលោកគិតអញ្ចឹងលោកថាឃើញប៉ុណ្ណឹងកាត់ហាក់ដូចជាសាច់អញ្ចឹងយូរទេសម្រាប់នោះហាក់ដូចជាស្អែកប្រពន្ធលោកយើងចូលក្រុងមកទៅ ទឹកមនីហើយតបសមេតចេះកន្លែងទៅទៅគួយពីទៅពិចារណានៅក្នុងទីព្រៃអោឋានមួយពិចារណាទូមានសុខលោកពិចារណាថាអោណោធម៌ដែលនាំឲ្យបាត់ដឹងជារហ័តពុទ្ធទៅក្នុងអគុលក្នុងសង្សាររបត់នេះថាមានធម៌បានយ៉ាងតែលោកឡាណាទ្រង់ថាបារមីទាំងទានបារមីលបារមីនេះរហូតដល់អបេខារមីទានសេចក្ដីបញ្ញាវិរិយខੰបេចាតតាមតានអបេខា លោកចាក់ទូមានខ្លួនលោកចាក់ត្រូវតលះទ្រពដើមពីបារមី10ទៅលះបងពុនកូនគឺដើម្បីបារមី10អ្នកត្រូវទៅបងរៀនការដើម្បីបារមី10អ្នកត្រូវតែបងជីវិត3សាងមី10ដល់លោកកាលណាទៅបានណាមកថែដូចញ័រហ្មងថែដីថែដីហ៎តាពីលោកថាលោករំពងដូចជាដើម្បីស៊ីពីចឹងគ្រប់គ្រប់គ្រប់ហ្មង មនុស្សនៅវាលសេរីកម្មមកបុកចឹងដួលដួលបងឆ្នាំខាងទៅគិតគ្នាអីក៏បែកឆ្នោតក្នុងផ្ទះហើយពីខ្លងនេះបំរើព្រះសំអង្គថាដួលផែនដីញ័រទៅចឹងអូនសក់បងអមមានរត់រត់ទៅរកព្រះជាទីក្នុងបបតហេតុអីបានថាញ័រមានតែយ៉ាងរ៉ែនតាមថានាលអ្នកទាំងនេះគ្មានភ័យអីទេសម័យលោករំពឹងពីខាងណាអំពីពុទ្ធការក10ដែលលោកប្រាស់ត្រាស់ដឹងទៅខាងណាគាត់ ហើយក៏នាំគ្នាធ្វើដំណើរកន្លែងរបស់យកផ្កាមកបាច់ព្រះមិត្តបូជាលោកទៅត្រដាលនោះបានប្រពោធថាមានពុទ្ធទាំងឡាយមានអ្នកទាំងអ្នកទាំងឡាយណាចង់ទៅទានជាមួយរដ្ឋាភិទៅចុះបាទជាមិនទាន់ទៅនៅសល់សមត្ថទេអ្នកចាំទៅនៅព្រាជាមួយរដ្ឋសំណាក់កោតាមទាន់ក្រោយក៏បានដែរនៅសល់អសង្ខ័យហើយមិនសែនកាត់ទេតែចប់សពគ្រប់ទៅអស់ទៅបាទមានរជនហោះវត្តតាមអាកាសទៅព្រមព្រៀងមកទៅចានេះឆាក្រាលដល់ទេ ណាណាយើងវាមិនមែនដល់កាប់រវត្តឆ្នាំចោលទេឲ្យវាមិនដល់ហ្នឹងទេដោយខាងនៃចាមអញ្ចឹងតែកុំទៅដឹកទៅទាំងឡានមកខ្លាំងពេកទៅតោផងតោណាណាកុំតែញាត់ញាត់នៅកន្លែងដេកមិនអូជាតិណាដេកអាត្មាណាធ្វើទឹកថ្មហ្នឹងទៅស្លឹកហ្នឹងបញ្ញាណាអត់ថាខែមួយឆ្នាំមួយចាំពីរក្អមទឹកនេះចប់ទៅទៅ ឲ្យមានទៀងកកទៀងកប្រកាសមួយតែព្រៃកំលងកាងបានធ្វើតូចតូចហ្នឹងអត់មានទៅធ្វើដល់ស្នាមទូក្នុងចូលមាននេះដាក់នេះមានដាក់នោះបាត់ផ្ទះអត់ទេព្រោះនឹកឃើញថាដាក់ច្រើនពេកទៅឈានបានសលឹមសក់សក់សក់សក់សក់អញថៃស្ងោសក់សក់សក់ឯកឆ្លោមកជូរថៃថៃងៀបងរង ណាឯងទៅសលឹងអបបោទឹកទឹកចេញទឹកពេលនេះទៅចេញទឹកដោះគូតែធ្វើទៅតូចចឹងដែរមកវាតូចតូចតូចហ្នឹងប្រសងមានតែសង្កដីបាត់មួយចប់អត់មានអីទេធ្វើតាយកមកតូចតូចរំនមមកខ្លួនមកខ្លួននោះឲ្យឃើញហ្នឹងគឺបថាមិនឲ្យមានណាម្នាក់ទៅសុំរកបានឃើញហ្នឹងអត់ឲ្យមានណាម្នាក់ទៅសុំបានឃើញស្អៀត ព្រោះតែកលៀនហ្នឹងអត់ទៅប្រែមួយបាត់រៀនហ្នឹងគឺសោកមកគ្មាននរណាមកសិចយើងទៅហៅគេរងចាស់បងមកមកនៅជាមួយអញអញ្ចឹងទេតើអត់ទេណាពិតហ្មងឯនឹងយើងសន្តិចោលឃើញដឹងពិតហ្មងតែអញ្ចឹងគឺថាកាលទី1គឺកាយស្រាលហើយស្ងាត់ហើយព្រៃអត់ទៀតណោះអត់សំសំណៃវិត្រមកទៀតអប្រតិសេនសនៈសន្តសន្តអភិរតិ គឺថាជាអ្នកព្រេកអក្នុងទីស្ងាត់ទៅទៀតណានៅម្នាក់ឯងក្នុងតូបម្នាក់ឯងហើយ កាយរាលហើយបាលិពុទ្ធឯងហើយព្រេកអថែមទៀតកំឲ្យនៅក្នុងនោះខ្លះមកផងទីផងព្រួយផងកោតទុកផងជាទៀតចិត្តផងតបប្រមោផង